ជាបឋមសូមគោរពវាគ្មិនទាំងអស់ដែលមានវត្តមានទីនេះហើយខ្ញុំថ្ងៃនេះមានកិត្តិយសណាស់ដែលមានស្ត្រីចូលរួមធ្វើជាវាគ្មិន គឺបង្ហាញនៅ gender ហើយទី2សូមស្វាគមន៍អ្នកដែលតាមមើលតាម Facebook ទាំងអស់ជាទីគោរពជាងជាទីរាប់អានខុសត្រូវអីសូមកុំប្រកាន់ហើយសូមកុំកាត់ខ្លីៗទៅបង្ហោះធ្វើឲ្យខ្ញុំជាអ្នកគ្រោះថ្នាក់ខ្ញុំគ្រោះថ្នាក់ច្រើនដងហើយប៉ុន្តែខ្ញុំធ្វើអីសម្រាប់សង្គមទេមិនមែនសម្រាប់ខ្ញុំទេ ហើយខ្ញុំមិនមានជំនាញខាងទេសចរទេខ្ញុំជាវិទ្យាសាស្ត្រនយោបាយប៉ុន្តែក៏មានសិទ្ធិក្នុងការរៀបចំគោលនយោបាយនៅក្នុងវិស័យណាមួយ គ្រប់ទៅលើជំនាញបាទនៅថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញមានខ្ញុំខុសពីគេមិនមែនជំនាញទេសចរប៉ុន្តែ សូមបង្ហាញ6ទេសចរដែលមានត្រូវធ្វើយ៉ាងម៉េច6ចំណុចហើយ7ចំណុចទី7គឺជាវិធានការតើចំណុចនីមួយៗមានសារៈសំខាន់យ៉ាងម៉េចយើងនឹងមើលទាំងអស់គ្នា យើងដឹងហើយ ថាទេសចរទាំងអស់មាន6ប៉ុន្តែកម្ពុជាយើង មាន តែ3ទេដែលដើរនៅសល់3ទៀតដែលយើងអត់ដើរយើងដើរទី1គឺទេសចរវប្បធម៌ទី2គឺទេសចរឆ្នេរទី3គឺទេសចរបរិស្ថានដើរតែ3នឹងទេហើយដើរខ្លាំងជាងគេបំផុត គឺទេសចរវប្បធម៌អញ្ចឹងខ្ញុំចង់និយាយថាស្អីទៅជាទេសចរហើយសូមយើងរំលែកពីចំណេះដឹងគ្នាទៅវិញទៅមកទី1ទេសចរបរិស្ថាន បើនិយាយអំពីទេសចរបរិស្ថានវិញកម្ពុជាខ្លាយជាឋានសួគ៌នៃពិភពលោកបើសិនជាយើង ចេះពីព្រោះយើងគ្មានឧស្សាហកម្មធនធ្ងន់គ្មានផ្សែងប៉ុន្តែ យើងអត់បានគិតពីបញ្ហាហ្នឹងឧស្សាហកម្មទេសផ្នែកផ្នែកបរិស្ថាននេះគឺយើងអាចសិក្សាទៅលើ7ចំណុចដែលយើងមើលទី1យើងមានធម្មជាតិគឺសត្វដែលរស់នៅ ក្នុងទឹកនៅក្នុងដីក្នុងព្រៃណាសួរក្នុងទឹកស្អីក្នុងដីស្អី បាទប្រហែលជាយើងឆ្ងល់ដីមានស្អីមានចង្រិតមានកែបមានចលេនយកអានឹងមករៀបចំអីចឹងទៅហើយវាព្រោះបើ វាគ្មានបរិស្ថានតើវារស់នៅបានទេវារស់នៅអត់បានទេខ្ញុំជំរាបជូននៅស្រុកគេប្រទេសកំពុងតែរីកចម្រើនវិស័យឧស្សាហកម្មអត់មានមូសទេមូសអត់មានខាំទេបើកន្លែងណាមានមូសគេទៅលេងហ្នឹងហើយពីព្រោះថាកន្លែងហ្នឹងគឺបរិស្ថានល្អហើយអានឹងគ្រប់គ្រាន់ជំរាបចឹងអញ្ចឹងចំណុចហ្នឹងដែលយើងត្រូវគិតទាំងអស់គ្នាចំណុចទី2នៅក្នុងវិស័យបរិស្ថាននឹងដដដែល យើងគិតមើលថាយើងមានបានបញ្ចេញផ្សែងពុលទេតិចណាស់យើងមានតែម៉ូតូហើយនឹងឡានទេក្រៅពីនោះយើងមិនមានទេយើងមានតិចបំផុតយើងមានតិចបំផុតអញ្ចឹងយើងអាចផ្ដល់សេវាកម្មនេះទៅកាន់ពិភពលោកថា កម្ពុជាជាឋានសួគ៌សម្រាប់ពិភពលោកតែយើងរៀបចំធ្វើវាមិនយើងត្រូវបង្កើន ហើយយើងត្រូវបង្ហាញបង្ហាញតាមរយៈអីនៅពេលខាងមុខយើងនឹងយើងនឹងប្រាប់ថាតើបង្ហាញនិងបង្កើននឹងយ៉ាងដូចម្ដេច ចឹងនៅកន្លែងនេះយើងឲ្យឃើញនេះដោយសារពេលវេលាខ្ញុំទៅមុខទៀតព្រោះតកាលណាបកប្រែវាអត់នេះទេអឺនៅក្នុងទេសចរវប្បធម៌ចំណុចទី3ខ្ញុំស្គាល់ថាជំរាបជូនទេសចរវប្បធម៌ស្អីទៅទេសចរវប្បធម៌ទេសចរវប្បធម៌ដូចខាងដេញសមាគមទេសចរនិយាយចឹងវប្បធម៌មាន5វប្បធម៌នៅសម័យបុរាណវប្បធម៌នៅពាក់កណ្ដាលសម័យ វប្បធម៌នៅ ក្នុង ពេលបរិបត្តិដែលយើងរស់នៅនេះទី4វប្បធម៌ចម្លងគេ ទី5គឺវប្បធម៌បញ្ចូលមិចរវាងវប្បធម៌អ្នករស់នៅក្នុងស្រុកនិងចូលមកខាងក្រៅស្អីទៅវប្បធម៌បុរាណវប្បធម៌បុរាណយើងមានតើមនុស្សសម័យមុនដែលយើងរស់នៅនៅ កម្ពុជាមានអីខ្លះស្លៀកប៉ឹងរបៀបយ៉ាងម៉េចចងសក់ក្បាលរបៀបយ៉ាងម៉េចយើងត្រូវរៀបចំអានឹងឲ្យគេពេលណាគេចង់ទៅលេងភូមិនឹងឃុំនឹង គេទៅមើលអំពីវប្បធម៌នៃសម័យនោះតើវារស់បែបយ៉ាងម៉េចប៉ុន្តែរតនគិរីមណ្ឌលគិរីឥឡូវលែងហើយ អត់មានទេ បាទអាដេញផ្ទះកូនកមុំពេលកូនកន្លោះឡើងទៅធាក់អាដេញចដោចេញហើយអ្នកនឹងខ្លាចជា កូនគូសកនឹងវាអស់ហើយហើយលែងស្លៀកប៉ឹងស្លៀកអីអស់ហើយលែងស្លៀកជិះតម្រៃហើយគាត់ជិះម៉ូតូអស់ហើយហើយភ្នំបានខ្លាយទៅជាគេហៅថាក្បាលរបស់អាដាមនុតសម្បត្តិហើយបាទអត់មានដើមឈើទេ ចោះលីងហើយទៅធ្វើរមណីយដ្ឋានប៉ុន្មានភ្នំ ខ្លះក៏វាអត់ដែរពីព្រោះវាទៅចំជំមុខផ្លូវខ្យល់អត់មានទេកាលណាខ្យល់ខ្លាំងក៏វាអត់អាចដោះបានដែរប៉ុន្តែកន្លែងខ្លះក៏វាអស់រួចទៅហើយវារួចអស់ហើយអញ្ចឹងគាត់ថាផ្នែកបរិវប្បធម៌ហ្នឹងវប្បធម៌ស្អីទៀតវប្បធម៌ការទទួលនៅសម័យអង្គរយើងនិយាយពីអង្គរអង្គរគឺជាវប្បធម៌ដ៏អស្ចារ្យមួយគេបង្ហាញអាណាចក្ររ៉ូម គេបង្ហាញអាណាចក្រអ៊ីជីបហេតុអីខ្មែរមិនបង្ហាញអាណាចក្រនៅអង្គរ marketing ធំណាស់បើយើងចេះបង្ហាញ marketing ធំណាស់ជាទីផ្សារដ៏ធំមួយហេតុអីកម្ពុជាចក្រភពហើយមកជ្រកប្រព័ន្ធអចលេនដើម្បីឲ្យពិភពលោករៀនសូត្រអំពីភាពខុសរបស់កម្ពុជា ហើយ កម្ពុជាត្រូវកែខ្លួនខ្លួនឯងដើម្បីសម្លឹងទៅមើលទស្សនវិជ្ជាពិភពលោកខាងក្រៅយើងតូចចិត្តពេលដែលខ្ញុំអានប្រវត្តិសាស្ត្រខ្ញុំតូចចិត្ត កំពង់ត្រាចទៅកំពង់ត្រាចស្រះកែវពីព្រោះគេអត់មានភាសាហ្នឹងគេមានសាមានភាសាហ្នឹងប៉ុន្តែយើងមិនតូចចិត្តទេប៉ុន្តែយើងរៀបចំ យើងបង្ហាញឲ្យគេអរគុណក្បាច់បុកតោនៅនេះគឺមាន បងប្រុសនោះខ្ញុំទើបនឹងស្គាល់គាត់ទើបដឹងថាគាត់ ជាអ្នកបុកតោកុំអីទៅ ជាគុណតៃបាត់ទៅហើយ ដោយសារអីនៅក្នុងនឹងមានដឹងទេដោយសារនៅបាយ័ន នៅកន្លែងទីលានជលតម្រៃគឺមានសំណាក់រូបបុកតោក្បាច់បុកតោអញ្ចឹងថៃមិនអាចខ្លាចជាគុនតៃបានទេព្រោះថៃកើតនៅសតវត្សទី13អញ្ចឹងអង្គរវត្តកសាងតាំងពីសតវត្សទី12ឪរបស់អ្នកឯងតារបស់អ្នកឯងទួតរបស់អ្នកឯងក៏អត់អាចកើតបានដែរអត់អាចកើតបានទេអញ្ចឹងគុណោបការៈដូនតាយើងបានបន្សល់ក្បាច់អប្សរារំថៃលើក ដៃហើយនឹងជើងអត់ជាប់ទេអត់ជាប់ជើងគ្នាទេអត់ជាប់ដៃខ្មែរមានភាពអីភាពទុនភ្លុនមិនអាចអង្គវត្តមិនអាចព្រះវិហារជារបស់អ្នកណា មួយទេគ្រាន់តែរំរំមិនដូចផងព្រោះស្អីវប្បធម៌វាដុសចេញ ពីបេះដូង យើងត្រូវបង្ហាញអញ្ចឹងដើម្បីជា marketing បើយើងគ្មានលទ្ធភាពដោយអាដាមសូរ៉ានីថាគ្មានលទ្ធភាពធ្វើ marketing អត់បញ្ហាចុះពីលើយន្តហោះមកមកដល់កន្លែងទទួលភ្ញៀវត្រូវតែរំអប្សរាបង្ហាញគេភ្លាម កុំរាំតែកន្លែងហូបមកដល់កន្លែងស្ថាគារនីមួយនីមួយត្រូវចាក់ទឹកផ្លែឈើដែលចេញ ពីខ្មែរយើងបរោះភ្លាមខ្មែរអត់ទីផ្សារហេតុអីក៏យើងមិនធ្វើទីផ្សារអ្នកណាអ្នកធ្វើឲ្យយើងបើយើងមិនធ្វើខ្លួនឯងទឹកផ្លែឈើសូម្បីតែជីគ្រប់មុខក៏អាចធ្វើជាទឹកផ្លែឈើបានដែរស្វាយយកទៅចាក់ចោលក៏យើងអាចធ្វើដំណាប់យើងអាចធ្វើសារប៉ុន្តែអ្នកណាដែលជួយគិតទាំងអស់គ្នានេះ យើងទាំងអស់គ្នាទៅជួយគិតកុំបន្ទោសអ្នកមិនអាចលក់ផលិតផលក្នុងពេលតែមួយបានបានទាំងអស់ទេត្រូវត្រៀមលក្ខណៈ5ទី1ផលិតផលលក់ស្រស់ទី2លក់ខ្ចីទី3កែច្នៃ ទី4ត្រូវធ្វើអីត្រូវធ្វើជារបស់ឧមាថាបិទស្រាទៅជាតំណាប់បានបាន ធ្វើអានឹងបានបើយើងទប់ស្ថានភាពបាន នៅទីនេះហេតុអីបានយើងហៅក្រសួងកសិកម្ម ហេតុអីបានយើងខ្ញុំប្រុងហៅក្រសួងសេដ្ឋកិច្ចប៉ុន្តែទល់អត់ខ្ញុំប៉ុន្តែក្នុងក្រមគាត់សំណុំពរខ្ញុំចូលតាមពិតក្រសួង3ដើរតួនាទីសំខាន់ណាស់គឺក្រសួងកសិកម្មក្រសួងដែនដីនគររូបនីយកម្មពាណិជ្ជកម្មហើយនិងក្រសួងទេសចរដើម្បីធ្វើឲ្យកិច្ចការនឹងដើរអញ្ចឹងវប្បធម៌នឹងវាដើរតួនាទីសំខាន់វប្បធម៌ដើរធ្វើទៅកើតវាអាស្រ័យទៅលើក្រសួងកសិកម្មកសិកម្មធ្វើអី កសិកម្មបំរើសេវាកម្មឲ្យទេសចរកែច្នៃឲ្យវិស័យឧស្សាហកម្មកសិកម្មដើម្បីពាណិជ្ជកម្មកសិកម្មដើម្បីអីជាឆ្អឹងខ្នងដ៏ធំរឹងមាំ តែបើយើងកសិកម្មដើម្បីកសិកម្មនោះយើងនឹងខ្លាយអត់ទីផ្សារអត់ទីផ្សារតើគេអាចធ្វើដំណាប់ចេញពីស្វាយបានទេបានតើគេអាចធ្វើដូចជាវ៉ារេងភាសាខ្មែរយើងខ្ញុំមិនដឹងថាម៉េចភាសារុស្ស៊ីហៅវ៉ារេង គេយកអាតណាប់នឹងយកទៅលាបនឹងនំប៉័ងដើម្បីទទួលទានជាមួយទឹកតែសុកគេគេស្វាគមន៍ជានិច្ចយើងតូចចិត្តតែក្រសួងពាណិជ្ជកម្មត្រូវគិតរឿងស្អីថៃនាំតង៉ែនទៅចិនបានរឿងស្អីវៀតណាមនាំដំឡូងទៅចិនបានរឿងស្អីវៀតណាមនាំកពើទៅចិនបាន ចុះខ្មែរនាំទៅមិនបាន ប្រែមិត្តដាច់ថែបត្រូវសិក្សាឡើងវិញ ត្រូវសិក្សាឡើងវិញការពិតត្រូវទៅទទួល ខ្ញុំដឹងធ្វើអ្វីកាលណាជាអ្នកវិទ្យាសាស្ត្រអត់អាចភូតបានទេតែភូតវាភូតបន្តអញ្ចឹងនៅក្នុងវប្បធម៌យើងមានយើងបង្ហាញអំពីវប្បធម៌ស្លៀកក្បិនយ៉ាងម៉េចខ្ញុំរៀបចំហើយឥឡូវនេះយើងកំពុងតែស្រាវជ្រាវទៅរើរូបអប្សរា ដែលមាន1800ម៉ូបកាលពីខ្ញុំរៀននៅប្រទេសរុស្ស៊ីតែឥឡូវនេះខាងវប្បធម៌គេបានប្រាប់ខ្ញុំមកវិញថា នៅអត់ដល់ទេត្រឹមតែ800ទៅ900ទេអញ្ចឹងពេលបានអានឹងមកហើយយើងឆ្លាក់រូបអប្សរាហ្នឹងក្រោយពីឆ្លាក់រូបអប្សរារូបអប្សរាហើយខ្ញុំបានឲ្យរៀបចំសិក្សាអំពីម៉ូដនៃអប្សរានិងស្លៀកពាក់របស់របស់ខ្មែរយើងតាំងពីសម័យមុនអង្គររហូតដល់សម័យទំនើបគ្រាន់តែសិក្សាហើយមានអ្នកខ្លះលួច យកយកចោះគេបាត់បញ្ហាទេប៉ុន្តែរក្សាសិទ្ធិ ព្រោះរាជមន្ត្រីសភាមិនទាន់បោះពុំប៉ុន្តែចេញទៅប៉ុន្តែអរគុណដែលគេយកទៅផ្សព្វផ្សាយប៉ុន្តែវាជួយជួយឲ្យខ្មែរប៉ុន្តែឲ្យឃើញថាអានេះវាជាស្នាដៃមិញនេះខ្ញុំបានយកសិភៅបន្តិចទៀតកាយភូតលេងបានតាក់ស៊ីភូតលេងបានធុកធុកភូតលេងបានបកបកប្រែទៅជា4ភាសានេះគឺ រាល់រមណីយដ្ឋានប្រាសាទទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានហើយមាននិយមការបើជិះម៉ូតូប្រើរយៈពេលប្រមាណចម្ងាយប្រមាណចំណាយថវិកាប្រមាណហើយជាភាសាកូរ៉េលោកស្រីកាងគង្ហ៊ីកំពុងតែបកភាសាចិនបករួចហើយរុស្ស៊ីបកហើយអង់គ្លេសបកហើយខ្មែរហើយអញ្ចឹងយើងបញ្ចេញទៅតាមភ្លាមអញ្ចឹងគេចង់មកមើលកម្ពុជាប្រទេសនេះតូចមែនគ្រាន់ តែប្រាសាទ1200កន្លែងដែលទៅទស្សន៍ នឹងគឺតាក់ទងទៅលើផ្នែកវប្បធម៌ហ្នឹង4ឆ្នាំនៅខ្ញុំមកកាន់ប្រធានរាជមនុស្សភានេះស្ទើរតែគ្មានពេលគេងទេពេលគេងប៉ុន្តែធ្វើអីសម្រាប់មនុស្សចំនួនក្រោយបង្ហាញទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិរបស់យើងអញ្ចឹងវប្បធម៌ទេសចរវប្បធម៌ខ្មែរអាចស្រូបច្រើនណាស់កាលណាគេមកមើលមកដល់កម្ពុជា គេអាចទៅមើលឡាវគេអាចទៅមើលភូមា គេទៅអាចទៅមើលនៅប្រទេសថៃ ឬក៏ទៅឥណ្ឌូនេស៊ីកោះ Java អត់មានអីប្លែកទេស្អីទៅ Java បើយើងមើលទៅប្រាសាទនៅបរូបមានប្រាសាទដូចបាយ័នដែលជ័យវរ្ម័នទី2គេហៅជ័យយ៉ាវរ្ម័ន2ទៅទីនោះ បើយើងទៅមើលអយុធ្យាស្មើនឹងសម្បូរព្រៃគុក បើយើងទៅមើលវៀតណាមកណ្ដាលចម្ប៉ាវាស្មើនឹងទលេបទីអញ្ចឹងវាទាមទារការផ្សព្វផ្សាយរបស់យើង វាទាមការបង្ហាញវប្បធម៌របស់យើងខ្ពស់ណាស់ព្រោះយើងពីដើមគ្របដណ្ដប់រវាងចន្លោះឥណ្ឌានិងចិនយើងមានអធិពលខ្លាំងណាស់ប៉ុន្តែយើងការផ្សព្វផ្សាយគឺគេអត់ស្គាល់យើងគេអត់ស្គាល់យើងអានឹងដែលយើងខ្ញុំនេះដោយសារពេលវេលាព្រោះ វាវែងទី4ទេសចរផលិតផលហេតុអីគេទៅសិង្ហបុរីហេតុអីគេទៅថៃហេតុអីគេទៅវៀតណាមហេតុអីគេមកកម្ពុជាគេបានអីគេមើលវប្បធម៌ខ្មែរហើយកាន់អីទៅវិញអត់មានកាន់ទៅវិញទេសចរផលិតផលនេះដើរតួនាទីសំខាន់ណាស់អាទី4នេះទេសចរ កាលណាគេបកទៅវិញគេឲ្យមានយួរអីទៅអាយួរនឹងវាដិតជាប់នៅក្នុងបេះដូងវាថតក្នុងបេះដូងសូម្បីតែយើងឧទាហរណ៍ដបស្រានៅក្នុងដបស្រាយើងយកបំពង់អស័យយើង កាលដែលខ្ញុំដើរព្រំដែនខ្ញុំជំរាបជូនពីបកគោល0មកបកគោល35សិតសឹងតែដើមរស័យយើងយកដើមរស័យនឹងគេថាអស័យសុកចិនបើដោះសុកខ្មែរតែមួយខាងមួយខាងវាយវាយនេះយើងយកមកដល់ ដាក់ស្រាចូលក្នុងនឹងឆ្លាក់រូបនារីខ្មែរដ៏ស្អាតឬក៏អប្សរាណាមួយ នៅ ក្នុងប្រាសាទរបស់យើងពេលគេយកទៅភ្ជួរស្អីគេហ្នឹងគេថាស្រាមកពីកម្ពុជាស្អីគឺឆ្លាក់ហ្នឹងនារីរបស់ខ្មែរជាស្អីហ្នឹងចង់ទៅឃើញនារីខ្មែរវាមិនចង់ទៅឃើញវប្បធម៌ខ្មែរវាមិនហ្នឹងគឺគេហៅថាទេសចរផលិតផលទេសចរផលិតផលយើងទៅប្រទេសសិង្ហបុរី សិង្ហបុរីប្រទេសតូចមួយប៉ុន្តែគេចូលចិត្តទៅដោយសារអីគេទៅទិញផលិតផលដែលមានក្រមសីលធម៌នៃវិជ្ជាជីវៈបើគេទិញ iPhone ខុស iPhone យកទៅដូរវិញបានគេអត់ភូតទេត្រូវមានក្រមសីលធម៌ចឹងហើយបានខ្ញុំមកកាន់ក្នុងស្ថាប័ននេះទ្រឹស្ដីផ្សារភ្ជាប់និងអនុវត្តភ្ជាប់នឹងសមិទ្ធផលត្រូវតែមានក្រមសីលធម៌នៃវិជ្ជាជីវៈដាច់ខាតចឹងកន្លែងហ្នឹងដែលយើងត្រូវមើលយើងត្រូវមើល យើងត្រូវមើលទៅឯហ្នឹងអញ្ចឹងកាលណាគេទៅគេយួរអីមកគេសួរអ្នកឯងកាន់អីហ្នឹងពេលដែលគេភ្លក់មកគេនឹកឃើញពីព្រោះមាត់ឆ្លោះបញ្ចាំងទៅកាពះកាពះឆ្លោះបញ្ចាំងឲ្យបេះដូងហើយវាផ្សាយចេញទៅ តាម រលក ធាតុអាកាសវាជាព្រៃកង់សំឡេងវាជាព្រៃកង់ខ្ញុំហូបរបស់កម្ពុជាឆ្ងាញ់ណាស់ហើយកុំតូចចិត្តត្រូវតែកែច្នៃផលិតផលឲ្យទៅជាផលិតផលច្រើនដូច ប្រទេសកូរ៉េគេធ្វើមិនរៀនសូត្រពីគេមុនយើងចូលហាងកូរ៉េគេដាក់ជ្រក់មកគ្រប់គេហៅថាកឹមជីហេហេតុអីមកធ្វើដាក់កឹមជីដើម្បីឲ្យកសិករគេដាំបន្លែទៅវាមានទីផ្សារកឹមជីនឹងទួមិនលក់ថ្ងៃនឹងដាច់2ខែទេក៏អត់អីដែរក៏វាអត់ខូចពូវាទៅជាជ្រក់សួរតាខ្មែរយើងមានជ្រក់ទេមានប៉ុន្តែយើងអត់ធ្វើមានពេលញិចចៃ មានពេលនិយាយដើម គេ តែបើ9ផឹកអត់ដែលខានខ្មែរយើងគ្រាន់តែជ្រក់មិនក្រម50ជ្រក់ទេជ្រក់តាពាំងជ្រក់ឆែកថៅជ្រក់អដេញស្នោជ្រក់ដើមចេកអាចេកយើងនេះហ្នឹងជ្រក់ច្រើនណាស់ខ្មែរយើងអញ្ចឹងពេលញ៉ាំនំបញ្ចុកដាក់ជ្រក់ហ្នឹងឲ្យគេគេហូបមិនហូបជារឿងរបស់គេ តែបើគេហូបហើយបើឆ្ងាញ់បើរហូតនឹងក្រសួងកសិកម្មអាចមានគោលនយោបាយ ឬក៏ក្រសួងសេដ្ឋកិច្ចមានគោលនយោបាយធ្វើកដោឲ្យគេធ្វើឲ្យតូចដើម្បីគេយួរទៅផ្ទះពេលដែលគេដាក់ទូទឹកកកថ្ងៃណាមួយគេនឹកឃើញគេអាចមកញ៉ាំវិញ I remember Cambodia very fooling I feel tourists in Cambodia ហ៎ចងចាំអង្គជា marketing ជា marketing ជាទីផ្សារប៉ុន្តែយើងបានធ្វើអត់ខ្ញុំជម្រាបជូនទៅដល់ប្រទេសថៃក៏ដោយទៅដល់វៀតណាមក៏ដោយគ្រាន់តែយើងចុះ ហាត់លេខាព្រាមយកអូតែលគេព្រាមបន្ទប់គេព្រាមគេចាក់ទឹកជាជាក្រាញ់ឲ្យយើងញ៉ាំព្រាមធ្វើឲ្យដួងចិត្តយើងត្រជាក់ព្រាមយើងក៏បានចឹងចុះពីលើយន្តហោះមកព្រាមដាក់ឲ្យព្រាម Make in Cambodia ហ៎កន្លែងហ្នឹងគឺយើងត្រូវពីព្រោះផលិតផលគុំអាដេញ1000ឆ្នាំមុនធ្វើក្អមអត់រូបដល់2022នៅតែអត់រូបដែរ ត្រូវតែកែឆ្នៃអាពីមុនក៏មានព្រោះរូបនឹងត្រូវដាក់រូបនារីខ្មែរត្រូវដាក់រូបអីចិនគេធ្វើតាំងពីអាមានដែរឃើញអាឆុងតែបាទមានតាំងគង់ស៊ីអ៊ីមចេញតាំងអាក្មេងឆោអត់សក់ចងសក់អានេះនេះគេកែប្រែទៅតាមតតភាពប៉ុន្តែអ្វីដែលជាមានបុរាណយើងបានទុកកាលពី1000ឆ្នាំមុនក្អមអត់រូបមកដល់2022នៅតែអត់រូបដែរ បើអភិរិយអញ្ចឹងហេតុអីចូលឆ្នាំនាំគ្នាទៅបាញ់កភ្លើងជួមកពីថៃមិនក៏មិនយកក្អមរបស់ខ្មែរដែលបានធ្វើហើយនារីខ្មែរពិសេសអ្នកដែលល្បីល្បីពិសេសដរានតែម្ដងសុទ្ធតែឯងមោទនភាពជាតិខ្មែរប៉ុន្តែបង្ហាញរបស់គេតើរបស់ខ្មែរពេលណាដែលគេស្គាល់អ្នកណាគេស្គាល់ក្អមខ្មែរអ្នកណាស្គាល់ត្រឡោកដូងខ្មែរវាអត់និយាយអត់មើលសេចក្តីសាច់រឿងទេជេរខ្ញុំពេញ Facebook ខ្ញុំចង់ឲ្យខ្មែរនារីដែលស្អាតកទៀតក្អមចាក់ទឹកក្អមអប់ដោយម្លិះស្រោចក្បាលទៅវាក៏អូបវាឈ្ងុយឈ្ងប់បង្ហាញអំពីវប្បធម៌របស់ជាតិយើងរឿងឯងបាញ់គឺរឿងរបស់អ្នកឯងវាមានកន្លែងបាញ់ទៅកំពង់សោមទៅបាញ់នៅកំពង់សោមអង្គរវត្តអត់អាចបាញ់បានទេព្រោះកន្លែងវប្បធម៌តើស្ថាប័ននឹងពាក់ព័ន្ធទៅណាអស់ចេះអ៊ំទុកតាមអរិញ ប្រែកតាមអីប៉ុន្តែឲ្យទៅបាញ់កំភ្លើង ខ្មែរយើងអត់បានទេណាយកកំភ្លើងទៅបាញ់ទៅអីអត់មានបានទេគឺជាការមើងងាយបំផុតខ្ញុំប្រាប់ជំនាន់ដូនតាខ្ញុំដកកបិតចេញពីស្រោមបើមិនកាប់អត់បានទេកំភ្លើងតាប់ជួងគឺបាញ់ហ่ะយើងបានគិតទេពីនឹងរឿងនេះឯងទៅលេងខេត្តណាបានប៉ុន្តែខេត្តសៀមរាបគួរកុំលេងបែបហ្នឹង ព្រោះជាមជ្ឈមណ្ឌលវប្បធម៌សូមអ្នកឯងយក ចេញ ពីវប្បធម៌នៃអង្គរវត្តមកលេងជួយផ្សព្វផ្សាយជួយផ្សព្វផ្សាយឲ្យខ្មែរយើងឲ្យគេស្គាល់អំពីវប្បធម៌ខ្មែរមានតម្រៃយ៉ាងម៉េចជីតម្រៃយ៉ាងម៉េចជីគោយ៉ាងម៉េចជីសេះយ៉ាងម៉េចនេសាទត្រីយ៉ាងម៉េចព្រឹកមិញខ្ញុំបើកឡានមកខ្ញុំរំភើបប្រជាជននៅខាងក្រោមបាននេសាទបានត្រីញ៉ាំមកហើយ ខ្ញុំរំភើបខ្ញុំដឹងថាខ្ញុំមានគ្រោះថ្នាក់ប៉ុន្តែខ្ញុំរីរាយនៅពេលដែលខ្មែរបានទទួលត្រីទាំងអស់គ្នា មិនមែនបានត្រីចិញ្ចឹមពីស្រះនេះដែលជាការចង់បានរបស់ខ្ញុំបន្តិចទៀតដល់ទេសចរមួយទៀតខ្ញុំនឹងនិយាយរឿងហ្នឹងនេះចំណុចទី5ទេសចរសុបនិមិត្តស្អីទៅទេសចរសុបនិមិត្តចូលអាមិញហ្នឹង ទេសចរសិប្បនិមិត្តគេធ្វើរួចហើយ នៅម៉ាឡេនៅសិង្ហបុរីនៅជប៉ុននៅកូរ៉េជប៉ុនគេឡើង tower គេអាចមើលតូក្យូបាននៅម៉ាឡេស៊ីក៏គេឡើងចឹងដែរគេអាចបាននៅកូរ៉េក៏ដូចគ្នាដែរខ្ញុំបានទៅដល់ប៉ុន្តែ ខ្ញុំគ្មានលុយទិញសបុតយន្តហោះទេអ្វីដែលខ្ញុំទៅដល់ខ្ញុំជីវៈគ្មិនហើយក្រោយពីចប់ទៅគេអញ្ជើញខ្ញុំទៅ គាត់តែប៉ុណ្្នឹងទេតែឲ្យខ្ញុំមានលុយទៅធ្វើដំណើរទៅអញ្ចឹងគឺខ្ញុំមិនមានទេអញ្ចឹងទេសចរសុបនិមិត្តនឹងយើងមានសុបនិមិត្តច្រើនណាស់ដើម្បីតាក់ទាញទេសចរដែលគេគ្មានអ្នកឯងមកបឹងទលេសាបអ្នកឯងមិនបាច់ទេប្រទេសទាំង5នៃដងទលេមេគង្គអ្នកឯងមិនបាច់ទៅមើលទេអ្នកឯងចូលមកមកមកទលេសាបមកអ្នកឯងឃើញត្រីដែលមានរួចអស់ហើយធ្វើអីទៅសិង្ហបុរីគេយកផ្ទះមកប៉ុណ្្នឹងគេយកដាក់ប្របែលនៅ ក្នុងសមុទ្រគេគឺយក20ដុល្លារ គេទៅមើលអត្រីឆ្លាម20ដុល្លារខ្មែរយើងមើលតែ20ដុល្លារបានណាធ្វើផ្ទះកញ្ចក់នៅបឹងទលេសាបមុននឹងចូលសូត្រី ដែលមានទាំងអស់នៅក្នុងបឹងទលេសាបដែលមានគ្រាន់តែសូអស់មួយម៉ោងបាត់ទៅហើយចេញមកវិញឲ្យគេមើលត្រីនៅកញ្ចក់ហ្នឹងការពិត ក្រោយមកទៀតពេលគេត្រឡប់មកវិញចូលក្នុងទេសចរផលិតផលឲ្យគេយួរមកវិញ ពេលអ្នកឯងស្បោកសាកអ្នកឯងសាកអីត្រីប្រឡាក់ត្រីអាំងត្រីអីបានទាំងអស់ពេលអ្នកឯងចង់បានទៅវិញ អាចជាតំណាប់អាចជាត្រីគេហៅថាជាត្រីប្រឡាក់ឬក៏ជាត្រីផាត់យួរទៅវិញអាចคล้ายជាត្រីខនៅពេលខាងមុខព្រោះយើងមានទលេឆ្មាដ៏ធំមួយ មានដល់ទៅ8000ហិកតាអាចបង្កើតពូជត្រីនៅទីនោះបាន ខ្ញុំនឹងសិក្សាខ្ញុំនឹងរៀបចំកិច្ចការហ្នឹងមានទីទៀតនឹងមានទស្សនវិជ្ជាជាច្រើនទៅធ្វើវាមិន80000ហិកតាតែដកអគុណរដ្ឋមន្ត្រីក្រសួងកសិកម្មដែលលោកបានដកគេហៅថាលបខុសនីតិវិធីមិនខៅមិនមិនលបឯសំណាញ់មុងមុងមុងមុងព្រោះច្បាប់គេឲ្យ3សង់ទីម៉ែត្រ អានោះលេងមុងយកមកដាក់ស្អីក៏អត់រួចដែរខ្ញុំមិននិយាយទេរឿងនេះអញ្ចឹងអានោះជាអីទេសចរសុបនិមិត្តមើលត្រីហើយ អ្នកឯងអាចចឹងបានកសិករខ្លះគាត់មកសួរខ្ញុំគាត់ថាហេតុអីក៏លោកបណ្ឌិតឯងមកធ្វើឲ្យខ្ញុំបាត់បង់ការរកនេសាទត្រីខ្ញុំបានហើយមិនក៏ដកដីមិនឲ្យធ្វើស្រែខ្ញុំបានសួរគាត់មហិតាបានបានអ្នកបងអ្នកបងគាត់ថាមហិតាបាន3តោកៅ បាន3បាន3តោនកើតបាទអាច3តោនអាច4តោនអាច6តោនអញ្ចឹងយើងវាយមធ្យម3តោនកើត1គីឡូបានប៉ុន្មានសូវ800អស់ត្រឹម1100ត្រូវសែនកោបសែនកោបធ្វើរយៈពេល90ថ្ងៃអញ្ចឹងតើត្រី1គីឡូប៉ុន្មានត្រី1គីឡូ បើត្រីកេះសម័យមុនអាកេះធំធំ1គីឡូ10ដុល្លារ40000តើលក់ស្រូវប្រមាណបានបានត្រី1គីឡូចុះបើទុកដី64000ហត្តានេះ សម្រាប់ជានិមិត្តរូប ទាញទាំងកសិកម្មទាញទាំងទេសចរទាញទាំងវប្បធម៌របស់ខ្មែរដែលមាន អ្នកឯងយកសុបនិមិត្តមួយ គឺយកផ្ទះធ្វើនៅលើដើមឈើកែងនៅលើដើមរាំង មួយយប់ដឹងបានទេនៅប្រទេសថៃ10000ដុល្លារកម្ពុជាយកតែ100ដុល្លារបានឲ្យអ្នកឯងស្ទូចត្រីនឹងស្ទូចត្រីបានហើយត្រូវ មានសិលធម៌អង្គត្រីនឹងឲ្យគេវិញ1ទៅ10ដុល្លារទៅផ្ទះ20ដុល្លារទៀតវាឡើង30ដុល្លារប្រជាកសិករមានតែដើមរាំងមួយក៏អាចចិញ្ចឹមគ្រួសារអស់មួយជីវិតតែបើធ្វើដោយសពថ្ងៃនេះអាលីស្រុកខ្ញុំដើរខ្ញុំសក់ទឹកភ្នែកដើរបឹងទលេសាប ខ្ញុំដើរគ្មានហត់ទេដើរព្រំ